រិមិត្តជាទីមេត្រីអង្គញាស្រីចន្ទថនចៃដនបានជួប Thiago និយាយត្រូវគ្នាចុះឡើងមិនស្ទាក់ស្ទើរលោកអង្គញាសម្រាញ់ជូនម៉ូតូមួយគ្រឿងភ្លាមជាការពិតណាស់ជឿជាក់ថាប្រិមិត្តពុកម៉ែបងប្អូនពិតជាបានជ្រាបរួចមកហើយពីកីឡាករប្រដាល់គុនខ្មែរដ៏ល្បីឈ្មោះធឿនធីរ៉ាដែលជាសាស្ដាច់ប្រដាល់របស់លោកអេភូថងដែលមានសមត្ថភាពខ្លាំងពូកែទទួល បានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជនជាច្រើន។ យ៉ាងណាមិញក្រឡេកមកមើលរាត្រីថ្ងៃទី11ខែកុម្ភៈ2023តើតែកន្លងផុតថ្មីថ្មីនេះបានផ្ដួលគូប្រកួតរបស់ខ្លួនដែលជាជើងខ្លាំងមានឈ្មោះថា Thiago មកពីប្រទេសប្រេស៊ីលនៅ ក្នុងកម្មវិធីដណ្ដើមខ្សែក្រវ៉ាត់ IPCC គុណខ្មែរត្រឹមទឹកទី4ដោយឡែកទៀតសោតបន្ទាប់ពីបញ្ចប់ការប្រកួតប៉ុន្មានថ្ងៃនេះស្រាប់តែនៅថ្ងៃទី28កុម្ភៈ2023អង្គញាស្រីចន្ទថនចៃដនបានជួប Thiago សម្ដេចសំណើគ្នាថាស្រឡាញ់ស្រុកខ្មែរយើងខ្លាំងមួយសន្ទុះកីឡាករ Thiago បាន មានចំណាប់អារម្មណ៍គិតចង់ជួលម៉ូតូលោកអង្គាដើម្បីជិះដើរលេងប៉ុន្តែស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលគឺអង្គញាស្រីចន្ទថនបានប្រគល់ជូនកីឡាករ Thiago នៅម៉ូតូនោះភ្លាមតែម្ដង ហើយ បានរៀបរាប់បែបនេះថា មិនណាត់គ្នាតែជានិស័យ ជួបហើយក៏ជួយជាទឹកចិត្តខ្មែរដោយសារគាត់គោរពស្រឡាញ់ជាតិសាសន៍ខ្មែរយើងណាស់ពិតជាមាននិស័យខ្ញុំមិនបានណាត់ជួបធីអាកូមកការិយាល័យរបស់ខ្ញុំនោះទេប៉ុន្តែចៃដន្យអីគាត់បាន ឆាតមកលោកគ្រូសេនប៊ុនថនដើម្បីសួរនាំអំពីការជួលម៉ូតូព្រោះគាត់ត្រូវការម៉ូតូមកជិះដើម្បីទៅវឹកហាត់គុនខ្មែរធីអាកូបាននិយាយថា គាត់ស្រឡាញ់ប្រទេសកម្ពុជាប្រជាជនកម្ពុជាវប្បធម៌និងគុណខ្មែរជាខ្លាំងដូច្នេះហើយគាត់មកប្រទេសកម្ពុជាចំនួន3សប្តាហ៍ដើម្បីមករៀនសូត្រពីគុណខ្មែររបស់យើងដោយខ្ញុំបានលើថា Thiago ត្រូវការជួលម៉ូតូបែបនេះក៏បានជូនម៉ូតូមួយគ្រឿងដល់ Thiago ដើម្បីគាត់អាចប្រើប្រាស់ក្នុងការវឹកហាត់និងតម្រូវការប្រចាំថ្ងៃផ្សេងៗ។ អរគុណ Thiago ដែលស្រឡាញ់ប្រទេសកម្ពុជាវប្បធម៌និងកីឡាគុណខ្មែររបស់កម្ពុជាជូនពរជោគជ័យនៅក្នុងវិស័យមួយនេះខ្ញុំនិងប្រជាជនកម្ពុជាគាំទ្រអ្នកជានិញចាអង្គញាស្រីចន្ទថនគឺពិតជាចិត្តធម៌ខ្លាំងមែនទែនដោយជានិស័យគឺកីឡាករ Thiago ដែលជាសញ្ជាតិប្រេស៊ីលគាត់មកវឹកហាត់នៅប្រទេសកម្ពុជាយើងចំនួន3សប្តាហ៍ ចៃដន្យអីគាត់ចង់ជួលម៉ូតូស្រាប់តែបានជួបអង្គការស្រីចន្ទថនតែម្ដងដោយថាជានិស័យក៏បានជួលម៉ូតូមួយគ្រឿងនេះភ្លាមភ្លាមតែម្ដងចាអរគុណច្រើនប្រិមត្តទាំងអស់គ្នាតេតទៅនឹងព័ត៌មាននេះដែរក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណសូមគោរពលា